ការប្រកួតរបស់យើងគឺពិតជាជួយចិត្តអារម្មណ៍តែម្ដងជាមួយនឹងហ្គេមទី1រវាងក្រុមកម្ពុជាប៉ះជាមួយនឹងក្រុមឥណ្ឌូនេស៊ីតែម្ដងចាំមើលតើតើជាមួយនឹងហ្គេមទី1នេះផងដែរតើក្រុមកម្ពុជាយើងនឹងធ្វើបានល្អនៅក្នុងការនាំជ័យជំនះបើកមុខមកកាន់ក្រុមកម្ពុជារបស់យើងឬមួយក៏ក្រុមឥណ្ឌូនេស៊ីអ្នកនាំជ័យជំនះយើងមានធ្វើការចាំតាមដានទស្សនៈទាំងអស់គ្នាគណៈពេលឥឡូវយើងលេងមក Felix ចូលមកដល់ភ្លាមជាមកការវាយយូជាមួយនឹង Good Boy តែម្ដង Felix ក៏តការលេងជាមួយនឹង La Pulapu យើងក៏លេងទៅជាមួយនឹង Home ជាមកការ Farm ប៉ុន្តែមានការអន្តរាគមន៍មកពីការចូលលេងជាមួយនឹង Diki មកគោផ្លែផ្សតមួយគណៈ ពីមេការស្មៃយកជាមួយនឹងបើបានសម្រាប់បន្ថយពីស្នេហោជាការវាយយូរជាមួយការចូលបន្តទៀតដល់ជាមួយហោការផងវាយផងទ្របបែកពេញនឹងជន់ចៃបោះជាមួយនឹងរុនភ្លាមភ្លាមបងឯងក្រៅពីមេការវាយដាក់ម្ដាយចុងក្រោយយូបានធ្វើប្លតតែម្ដងទៅកាន់ហោផងដែរជាមួយនឹងឌីគីមិញបងឯងនេះកោបសេរីទៅដល់ជាមួយនឹងគាត់អរគុណចាន់ហាស្តាពីអ៊ីហៅបាទហាយបងអរគុណចាន់ប្រូអ៊ីហៅសម្រាប់ហាស្តាផងដែរសួស្ដីផងដែរ brother អីយ៉ា ជាមួយនឹង V-League ខាងក្រោមនេះដូចជាមានការកោជាមួយនឹង Good Ball ដែលគាត់ទៅការ perform ជាមួយនឹងជួយគាត់ទៅទះមួយបាត់ទៅហើយខណៈពេលយើងលេងជាមួយជាមួយនឹង Claude Malone នៅខាងលើមានការចោះវាយគ្នាជាមួយនឹង Phaza ដែរទេដាក់ជាមួយនឹង skill មួយជាប់ស្តាន់មួយទៅវិញណាខណៈពេលមានការដាក់បណ្ដៃពី Phaza ជាប់ស្តាន់ទៅកាន់ Malone ខណៈពេលគាត់ជាការបាញ់ពីមីក្រូទៅកាន់គាត់ផងដែរប៉ុន្តែ Digi មានការអន្តរាគមន៍នៅកម្មកោជាមួយនឹង Bird ទៀតដែរនៅជាមួយនឹង Digi ប៉ុន្តែមានការស្មៃយកមួយជាមួយនឹង Bird ភ្លាមៗដែរពីស្នាហោបានល្អមែនទេជាមួយនឹងការយកបានពី Bird របស់គាត់តែម្ដង Digi គាត់ជាការម្ដងដើម្បីការកោប៉ុន្តែមិនអាចការកោបានទេប៉ុន្តែយើងលេងជាមួយ Phoenix ក៏ដូចជា Seven ជាការ ចូលដល់ទុំជាមួយរីគីវាយមួយដៃយកបានមួយខៀលទៅលើរីគីពីស្នាក់សបែនតែដល់ល្អមែនទេមកជាមួយគាត់ផងដែរ ឃើញថា early game ភ្លាមក្រុមកម្ពុជាបើយើងយកបាន2គៀទៅលើ Digi ទេដល់តែគាត់នឹងថ្ងៃយកជាមួយនឹង Digi មក fit ទេដល់ជាមួយគាត់ផងដែរប៉ុន្តែសុវិនហាក់បីដូចជាមានការចង់វាយ Digi ឲ្យណាដែរចំណោះប្រយសព Digi គុំមកខាងណាក្រៅពីគុំស្ថានតែមួយចាំបានសម្រាប់ទៅពីស្នារុនជាការវាយមួយដៃពីស្នាសុវិនយកបានមួយគៀទៅលើ Digi បន្តទៀតដង Ultimate 1ពីស្នាគីមីប៉ុន្តែមិនអាចធ្វើការធ្វើអ្វីបានទេប៉ុន្តែពេលនេះខាងក្រោមនេះមានការចុះទៅដល់វាយយកតែម្ដងទៅលើឈូភ្លាមនេះមិនដែរប៉ុន្តែមានការដកថយភ្លីកឺរត់តែម្ដងជាមួយឈូផងដែរនេះមានការ ខរីខឌឺពេញនឹងតែម្ដងប៉ុន្តែយើងលេងជាមួយជាមួយគីមីមានការអន្តរាគមមកដេញបាញ់ជាមួយសេវិនតែម្ដងជាមួយគីមីប៉ុន្តែគាត់បានធ្វើការដាក់ជាមួយ skill ទេដើម្បីទៅការបាញ់សេវិនក្រៅពីគីមីគាត់លេងអីទៅជាមួយគីមីខ្ញុំមើលសិនគីមីក៏ពាក់ដមេតាគីមីអូចាំបានគាត់អត់បាញ់ skill ទី1ទៅកាន់ Felix មិនផងដែរអាយ៉ា ultimate មួយពីគីមីធ្វើឲ្យ Felix អស់ឈាមសតឈាមតែមួយកម្មតែម្ដងជាមួយនឹងគីមជាមួយនឹង Felix ផងដែរបាន វ៉ាវគណៈពេលយើងលេងជាមួយជាមួយនឹង Total មានការវាយយូរតែម្ដងជាមួយនឹង Total ពីសំណាក់ក្រុមឥណ្ឌូនេស៊ីបានស្រេចបន្ថយជាមួយ Total បានដែរដោយសារ Kimi គាត់លេងតែមេអញ្ចឹងគឺគាត់បាញ់លឿនតែម្ដងជាមួយនឹង Kimi បានដែរគាត់បាញ់ Total តែមួយ play ទេជាមួយនឹង Kimi អូខេយើងលេងជាមួយជាមួយខាងលើដាក់តែមួយបន្តចំម៉ាឡុនពីក្រុមមកក្រុមចុងក្រោយអីយ៉ាយ៉ាងម៉េចគាត់ធ្វើការបលីងធ្វើការរត់រួចបានស្រេចបន្ថយជាមួយនឹងម៉ាឡុនបានដែរល្អមែនទេមែនជាមួយនឹងការបលីងរបស់គាត់ប៉ុន្តែយើងលេងជាមួយនឹង Deploy Milan មានការយកបានមក kill ភ្លាមភ្លាមបានដែរទៅលើ Chang'e ពីសំណាក់ហៅតែម្ដងល្អមែនទេមែនគណៈពេល Seven មានការជួយទៅដល់ទុំជាមួយ Diki វាយមួយទៀតមើលកុំឲ្យ Diki គាត់ប្រកែកបានចិត្តពេកដល់ក្លុកគេពេញ map ជាមួយ ឌីគីផងដែរដាក់ Seeker វា play good game ពេញហ្នឹងនាំមកនៅលទ្ធផល6-0បត់ទៅកាន់ក្រុមឥណ្ឌូនេស៊ីពីសំណាក់ក្រុមកម្ពុជារបស់យើងប៉ុន្តែយើងលេងទៅមើលគោលគឺអត់ខុសគ្នា ប្រហែលទេជាមួយនឹងគោលផងដែរព្រោះអី6 key ហ្នឹងគឺគាត់ key ទៅលើ DK អញ្ចឹងគឺគ្មានបញ្ហាក្រាប់ពេលយើងលេងទៅមើលការលើពីការអន្តរាគមន៍មកទៅដល់7ត្រឹមមួយ skill ទី1របស់ផាសាជាការជា skill ultimate ពី Kimi ទៅការបាញ់ជាមួយ Seven តែម្ដងក្រាប់ពេល Ron កំពុងការពុនប្រៃទៅការចាំកុំស្តានទៅដល់ដាក់ Seeker 51ជាមួយនឹង Ron ដូចជាគ្មានបញ្ហាអ្វីទេក្រាប់ពេល Kimi គាត់ទៅការពាក់ damage សតតែម្ដងជាមួយនឹង Kimi ផងដែរ damage តែម្ដងជាមួយនឹង Kimi អញ្ចឹង game នេះគឺគាត់ គាត់មិនចាំបាច់ប្រើជាមួយនឹង skill ទី1ដើម្បីតែការបាញ់ទេគឺគាត់ធ្វើការបាញ់ជាមួយនឹង passive របស់គាត់យកតែម្ដងជាមួយនឹងគាត់ផងដែរជាមួយនឹង basic call attack តែម្ដងជាមួយនឹងគាត់អើយយមកជាមួយនឹង Malone ជាការជួបម្ដងដើម្បីការ clear ជាមួយនឹង Purple តែមានការចប់ជើងមួយពីសំណាក់ Diki បើកអូក្លបមួយទៅការថយប៉ុន្តែ Seven មានការអន្តរាគមន៍មកតែម្ដងជាការទុំជាមួយនឹង Kimi វាយមួយប្រើតែម្ដងថាមានការយកបានជាមួយនឹង Kimi មកគ្នាពីសំណាក់ Felix ក៏អមទេថាមានការវាយយកបន្តទៀតតែម្ដងនេះមានការស្មៃយកមួយបានស្មៃបន្តហើយពីសំណាក់ក្រុមកម្មជាវិញ្ញាណដើម្បីការ invade ជាមួយនឹង Bird របស់ក្រុម Andorra តែម្ដងវា play ល្អមែនទេបាទជាមួយនឹង เป็นกดผังไนว้าว កូនស្រីតែម្ដងមកជាមួយនឹងក្រុមកម្ពុជារបស់យើងឥឡូវចាប់ដើមនាំមកជាមួយនឹង K goal គណៈពេលដែលគាត់ចាប់ដើមធ្វើការបាយអូកូស្តានមួយពីសណារុនផតដែរជាងការជួយទៅដល់បាយយល់តែម្ដងប៉ុន្តែរុនត្រូវអាទីមេតពីប្រកបតែម្ដងដូចឈឺខាងទីមួយរុនអាចដាច់មួយណាគណៈពេលមានការដាច់ជាមួយនឹងរុនបានហើយជាមួយនឹងអាទីមេតរបស់អ៊ីចាក់ក្នុងគ្រាប់ហាងស្អាតតែម្ដងហើយនេះប៉ុន្តែយើងលេងជាមួយជា Seven ជាងការបុកអាទីមេតវាយយល់តែម្ដងជាមួយនឹងឆាងអឺគណៈពេលមានការពោះឆាងអឺបាដៃយល់បានមេកាគៀទៅលើឆាងអឺពីសណា Seven តែម្ដងមកល្អមែនទេមកជាមួយនឹង Seven ផងដែរអូពិតជាមិនធម្មតា good game good game មែនទេជាមួយនឹងក្រុមកម្ពុជារបស់យើង អាយ៉ាផ្លូវមីឡែដូចមិនតន់ចប់គ្រាន់តែជាមួយនឹង Diggy កាត់មកមានការចាក់ជាមួយនឹង skill ទី1ពី How you បានជាមួយ Diggy Killing Spree ទៅលើ Diggy បាត់រាច់បាត់ហើយបាទ Diggy គេនេះគឺគាត់យកតារះមកដើម្បីធ្វើការមក fit តែម្ដងជាមួយនឹង game នេះអញ្ចឹងដូចជាគ្មានបញ្ហាទេខណៈពេលក្រុមកម្មជាយើងព្យាយាមការវាយ Diggy យ៉ាងណាក៏វាយមិនបានលុយទេប៉ុន្តែយើងលេងមើល total ទី2បានទៅលើក្រុមកម្មជាបាត់ហើយជាមួយនឹង total បានហើយអាយ៉ាយ៉ាងម៉េចគេនេះមានការជួបតរស្ទាត់ជាមួយនឹងរត់មកជើងខណៈពេលកាប់បុកអាដេនមួយពីសវែនបាញ់មកក្រុមពីស្នាហើយយកបានមេកាគីទៅលើ good ball ដែលគាត់ធ្វើការ perform ជាមួយនឹងឈូបាត់រាច់បាត់ហើយបាទ តវ៉ាវគណៈពេលកលើនេះក៏មានការបន្តជាមួយនឹងអាតវេតចំជាមួយម៉ាឡុន2គ្រាប់គណៈពេលគីមមានជាងកម្មបាញ់ ជះជាមួយ skill ទី2មួយ ultimate មួយ wiki មីបាញ់មកឡនឈឺឈឺតាមទៀតជាមួយមកឡនអាចគ្រូថាបានដែរអូខេគណៈពេលយើងលេងជាមួយជាមួយនឹងឆាំងអឺចាប់ដើមដើរទៅខាងលើដើម្បីតែការគោជាមួយមកឡន3នាក់ជាមួយនឹងខាងក្រុម ADB ជាមួយណាតែយើងលេងជាមួយមកឡនជីក្នុងការជុំដល់ដើម្បីការដាក់ជាមួយ ADB ដើម្បីការ defense ជាមួយនឹងប៉ោខ្លាំងទៀតប៉ុន្តែយើងលេងជាមួយជាមួយនឹងការចូលក៏មកដល់បាញ់ខាងសោះមួយប៉ុន្តែខោទៅការថយទៀតណងដល់ពេល7ជាការអន្តរកម្មទៅពីក្រោយដើម្បីធ្វើការជួយទៅដល់ដើម្បីការទូរមានហាក់ពេលមានការចោលជើងមួយព្រាមព្រាមដែរចោល7អាចធ្វើការជួយទៅដល់បាញ់ភាសាទេគណៈពេលភាសារីខលទៅផ្ទះបានស្រាយបន្តជាមួយនឹងភាសាបងណែមែន good game មួយជាមួយនឹង game B តែម្ដង អីគេឃើញថាដូចជាមកប្រាវមិញគឺក្រុមកម្ពុជាយើងមិនទាន់បាត់បង់ជាមួយនឹង Thare ទេជាមួយនឹងមកប្រាវមិញផងដែរអរគុណច្រើន Lonely Boy Loy សម្រាប់ All Star ផងដែរបាទអូខេយើងលេងទៅមើលភ្លើមមីឡែមានការជួយទៅដល់ Vayu តែម្ដង Good Boy សោះជាបន្តិចធ្វើការថយគប់ជួយ Stan មួយពីរុនប៉ុន្តែ Seven អាចគ្រូថាសោះជាបន្តិចទៅដល់ជួយ Seven ធ្វើការថយទៅដល់ជួយ Seven ផងដែរនៅភ្លើមមីឡែនេះជួយនឹងការ fan របស់ហៅគឺ fan ធម្មតាដែរម្ដងជួយនឹងគាត់គណៈពេលយើងលេងទៅមើលជួយ Kimi តតែរបស់7ទេប៉ុន្តែហៅរបស់10បាត់ហើយជួយហៅបាត់ហើយអញ្ចឹងគឺហៅកប់សេរីទៅដល់ជួយនឹង Gary ផងដែរបាទ Wow លើសជួយនឹង Hero Carry របស់ខាងក្រុម ដូនេស៊ីដល់ទៅ3ល្វែលតែម្ដងអូខេខាងក្រោមនោះក៏មានការចូលទៅដល់ចောက်ជើងជាមួយ Felix 1 Good Boy មិនទាន់ Felix ដាតែមានមួយដើម្បីការរត់ប៉ុន្តែត្រូវស៊ីជ្រុលទះជើងសាតូបមួយមួយណាអត់ច្បាស់ទេដាជាមួយ Skill ទី1មួយ Seven លោចូលទៅដល់ C មកផ្លែផ្សំប៉ងឆាយដកថយចំណុចជំនួសផងដែរខណៈពេលយើងលើជាមួយជាមួយនឹងការអន្តរាគមមកជាមួយនឹងមួយហេរ៉ូទៀតជាមួយឆាំងអឺបជាការអន្តរាគមនៅវិទ្យាវាយយូជាមួយនឹង Felix តែម្ដង Felix ជាការគោរមីណាតបជើងខណៈពេលមានការវាយយូជាមួយ Felix ប៉ុន្តែមានការដាក់មកគ្រាប់យកបាន Unstop Ball ពីស្នាហៅទៅលើ Digi បាត់ហើយមានការគោះជើងមួយយកបាន Unstop Ball ពី Seven ទៅលើ Good Ball ដែលគាត់ធ្វើការ perform ជាមួយ Chu Ban ស្នា ដិតហើយបាទជាមួយនឹង Unstoppable 2រោរបស់ក្រុមកម្ពុជារបស់យើងតែម្ដងកន្លែងនេះល្អមែនទែនបាទជាមួយនឹង7ក៏ដូចជាជាមួយនឹង How ផងដែរវ៉ាវពិតជា worry worry មែនទែនបាទជាមួយនឹងក្រុមកម្ពុជារបស់យើងផងដែរ How ជាការហ្វាមយកជួយដូចជា I total ធ្វើម្ដងជាមួយនឹង How ផងដែរប៉ុន្តែនៅផ្លូវពីដែរនេះដូចជាមានការចាំគោតែម្ដងជាមួយនឹង7គ្រាន់តែ Digi កាត់មកចាំគោ Digi ជាមួយ7ផងដែរដាក់ជាមួយនឹងក្រុមបែកមួយកប់ stand មួយចាំជាមួយ Digi ខណៈពេលកាយធ្វើការរត់ទៅ7កន្លែងនេះក្រុមកម្ពុជារបស់យើងយកបានជាមួយនឹង total ទី3បានស្រាយបន្ថយជាមួយនឹងក្រុមកម្ពុជារបស់យើងបាញ់ផងដែរបាទអូខេជាការចូលដល់ដើម្បីការ គោះ Blue Bird របស់ Kimi ខណៈពេលគប់ stand ទៅមួយអាចចោលវិញណាគ្មានការគិត stand ល្អទេតែ Seven គាត់ត្រូវការគោះ Blue Bird ចេញក្រៅខណៈពេលលើជាមួយនឹង Felix ជាមការ Flicker ជាមួយនឹងការ combo skill ទីមួយរបស់គាត់ប៉ុន្តែមានការជុំដល់អន្តរាគមជាមការវាយយូរតែដល់ពីហាសាដាក់ Flame Shot មួយចោលជាមួយនឹង Felix ធ្វើការដល់ថយទៅដល់ជាមួយនឹងគាត់ផងដែរខណៈពេលហៅដាក់ Big Rom វិញ Beast នឹងធ្វើការជុំការចូលទៅលេងមុនភូមិក៏ stand មួយ Big Rom តែមិនចំទេខណៈពេលមានការបន្តអាចមានមួយតែបើជាការយកជាមួយ Blue Bird ប៉ុន្តែហៅគាត់ត្រូវការវាយមិនដែរយក Blue Bird សាយថាជាមួយនឹងហៅផងដែរល្អមែនទេមកជាមួយនឹងការ farm យកជាមួយ Blue Bird ក៏ជា invade Blue Bird របស់ក្រុម Andorra ទីផងដែរ អរគុណឆាត់អបស្តាពីប្រូម៉ារីអូ MC បាន MC សូរិសាភាពស្ងៀមស្ងាត់កំពុងមើលជេរគ្នាល្អមើលណាស់អូមិនទៅជាមួយមិនត្រូវជេរគ្នាវិញប្រូ MC ប្រូម៉ារីអូ MC ហើយបើគេទៅជាមួយនឹងវិញអាយយគឺយើងកុំធ្វើការឈ្លោះគ្នាបានទេគ្នាយើងអូយើងក៏លេងទៅមើលជាមួយនឹងហ្គេមរបស់យើងវិញជាការជួបដល់តោះជាមួយ7ចង់ជើមួយ7អានគ្រោះថាពីក៏រត់ទៅដល់ជាមួយ7ល្អមែនទេកុំស្តានជាមួយចង់ជាមួយការចូលក្រៅពីការដកថយចំណោះជាមួយការដាក់វា play ពីដំណាក់ខាងមួយ play ពីមកដែរអរគុណចាំបីដាឈាមតាជែកសម្រាប់10 star មកដែរបាទអរគុណចាំទេបាទអូយីមេកន្លែងនេះមានការដាក់មកគ្របយកជាមួយនឹង Monster Kill ទៅលើការចូលតែដល់ពីស្នេហ៍របស់ ដែរបាទអេយ៉ាបកែ fit មែនទេឌីគីយកតារាឌីគីមក fit មែនទេគណៈពេលដែលខោក៏គាត់ជាការវាយដែរវាយការចូលណានេះទៅដល់ខ្លែនេះមាន ការជួបដល់រីអាចមានមួយគណៈពីការវាយបណ្ដៃយកបានកលាច់ទៅដល់នេះល្អមែនទេគណៈពីមានការយកបានដល់ប្រគីទៅដល់ពីស្នាហៅជាមួយនឹងការយកបានដល់ប្រគីក្នុងប៉ុនរបស់គាត់ផងដែរល្អមែនទេបាទជាមួយនឹងហៅផងដែរបាទដែលគាត់ធ្វើការ perform ជាមួយនឹង Jesus របស់គាត់គណៈពេលឥឡូវ8នាទីក្រុមកម្មជារបស់យើងបិទលទ្ធផល15ទល់នឹង1តែម្ដងជាមួយក្រុមកម្មជារបស់យើងប៉ុន្តែនៅផ្លូវមីឡែននេះមានការកើតអនតែម្ដងជាមួយការចូល7ដោយជាការកោតែម្ដងគណៈពី Good Boy ពុនក្នុងព្រៃជាការចូលដល់ដើម្បីការតោះ7មែន ទេគណៈពីរុនធ្វើការចូលមកដល់សម្ផលរបស់ល្អប្រទេសមីរុនលត់អាតវេនមួយពីគណៈហ្វីលីកជាការជួយដល់មេកាបៃទីរមីណាគណៈពីមានការ fail បាត់ហើយជាមួយអាតវេនរបស់ហ្វីលីកមិនផងដែរដកថយដាក់ good game way play វិញហ្នឹងគប់ស្តាន់ទៅមួយប៉ុន្តែអត់ចំជាមួយនឹង good boy ទេអូខេខាងលើនេះដូចជាមានការចង់ធ្វើការអន្តរាគមដើម្បីការបាយយូជាមួយហៅលឿនមួយណាគណៈពីហៅ game នេះគឺមានខ្លាំងទេជាមួយនឹងហៅផងដែរក្លួយកំសេរីទៅដល់ជាមួយនឹងហៅអូខេស្ថានភាពដូចជាមានការតានតឹងតែម្ដងជាមួយនឹងក្រុមឥណ្ឌូនេស៊ីគណៈពីក្រុមកម្ពុជាយើងចាប់ដើមណាទៅពីខាងទេប៉ុន្តែទូថតចេញមកជាមួយទូថតទី4ក្រុមកម្ពុជាយើងជាមួយនឹងហៅជាការបាយយូជាមួយទូថតទី4បានស្រ័យបន្ថយយ៉ាងណាមិញដល់ផ្លោះមី ឡែនក៏មានការយកបានជាមួយមួយខៀលទៅលើគីមីព្រីព្រីម៉ាណែពីស្នាហ្វីលីកបាទល្អមែនទេបាទជាមួយក្រុមកម្ពុជារបស់យើងអរគុណចាំប្រវត្តិណាសម្រាប់30ស្តាប៉ុណ្ណេះពូម៉ែអូកុំញញ៉ៃពុកជើងនេះទៅចឹងយើងអរគុណចាត់10ស្តាពីប្រុសសុកលៀងបាទខ្មែរធ្វើបានល្អណាស់ត្រឹមត្រូវបាទជួយលេងហ្គេមនេះផងដែរកម្ពុជារបស់យើងបាត់រដ្ឋផល16ទៅឡើង1តែម្ដងជួយនៅនាទីទី9ផងដែរ អូខេគណៈ2យើងក៏លេចជាមួយជាមួយការគប់ស្តានទៅទៀតអូចំការចូលកន្លែងនេះមានការលុបជួយកណ្ដោដាក់ម្ដាយការចូលឯណៃជាមួយណាគណៈ2មានការយកបានមកខៀលពីរុនទៅលើការចូលបានសម្រាប់បាត់ហើយបើល្អមែនទេជាមួយការគប់ស្តានសេនារបស់គាត់ផងដែរជាមួយរុនខាងលើនោះគឺមានការបុកប៉មតទៀតទេម្ដងពី Good Boy ប៉ុន្តែមានការ record ទៅផ្ទះហើយបើដូចជាមានការដឹងមុនគណៈពេលគាត់ទៅការ record ទៅរួចខ្លួនបានសម្រាប់បាត់ហើយម៉ែកន្លែងនេះមានការវាយយល់តែម្ដងជាមួយនឹង Red Bird ព្រីព្រីមិនដែរពីឆ្នាំ Alon គប់ស្តានទៅមួយពីឆ្នាំរុនជាការលុបជួយកណ្ដោដើម្បីការឆ្លៅយកជាមួយ Red Bird បានសម្រាប់បាត់ហើយពីឆ្នាំ Malon មកដែរមកកន្លែងនេះអាយយ អយៈសមត្ថគាត់កោគ្នាដែរជាមួយគាត់មិនបានឯង អូខេខាងក្រោមដូចជាមានការ record ទៅផ្ទះមួយអូយមែនគេមានការ flicker ចូលដល់មេកានេះវាញមើល Felix បន្តទៀតប៉ុន្តែមានការ flicker រត់ដូចគ្នាផងដែរពី Felix គឺមានបញ្ហាទេខណៈពេលយើងគេជួយហៅគាត់ធ្វើការមានមានលុយខ្លាំងទេមួយដៃរបស់គាត់គឺលោនៃកង់កង់តែម្ដងជួយនឹងហៅផងដែរកប់ទីម្ដងឡតនឹងធ្វើការកាត់មកនៅពេល50 second ទៀតតែម្ដងជួយនឹងឡតផងដែរអញ្ចឹងជាមើលតើក្រុមកម្មជារបស់យើងនឹងអាចធ្វើការវាយឡតទី1នៅកាប់បដាជាមួយណាខណៈពេលយើងគេមកផ្លុំយ៉ាងម៉ាឡូនចូលទៅដល់វាយយកជាមួយនឹងគីមីយកបាន10 kill តែម្ដងជាមួយម៉ាឡូនល្អមែនទេប៉ុន្តែខាងក្រោមនោះក៏មានការវាយបោះមកវិញពីថ្នាក់ Felix យកបានជាមួយនឹង1 kill ទៅលើ Good Boy ភ្លាមភ្លាម បងឯងដែលគាត់ធ្វើការដេញវាយជាមួយនឹង Felix មិញផងដែរបានវ៉ាឡមែនទែនក្រុមកម្ពុជាយើងវាយបាន3ហេរ៉ូខណៈពេលលោកជីមានការបុកជាមួយ Pearl Top Lane តែម្ដងជាមួយក្រុមកម្ពុជារបស់យើងបងឯងតែមានការ Flicker ចូលទៅដល់ទូឆាំងអើវាយម្ដងយកបាន Legendary ពីស្នាហោទៅលើឆាំងអើផងដែរល្អមែនទែនបានជាមួយនឹងហោកប់ស៊ីម្ដងកប់ស្តានមួយជាងការវាយយកតទៀតបាញ់ Stack មួយធ្វើការដាក់ថតតែម្ដងជាមួយនឹងគាត់ដូចជាមួយបញ្ហាធ្វើការរត់លីខ្លួនតែម្ដងជាមួយគាត់ផងដែរខណៈពេលមានការដាក់ហេនៅបែបពេញហ្នឹងអាដវេតមួយតែហោចូលទៅដល់វាយយកតែដល់ជាមួយហោជួយនឹងការកាប់វាយកាប់វាយតែម្ដងជាមួយគាត់យកបានជាមួយនឹង Legendary ជាមួយនឹង Web អាទៅលើក្រុម Indonesia តែម្ដងជាមួយក្រុមកម្ពុជារបស់យើងខណៈពេល កាបុកជួននឹងប៉មធំតែម្ដងជ័យជំនះ ហ្គេមទី1បានទៅលើក្រុមកម្ពុជារបស់យើងផងដែរបាទវ៉ាវល្អមែនទេមកជាមួយនឹងក្រុមកម្ពុជារបស់យើងនៅក្នុងការធ្វើនៅក្នុងហ្គេមទី1ផងដែរជាមួយនឹងការវាយតាំងពី early game រហូតដល់ late game តែម្ដងប៉ុន្តែហ្គេមនេះហាក់បីហាក់បីដូចជាមានការអត់ late game នេះខ្ញុំគិតខ្ញុំគិតហ្គេមនេះដូចជាអត់ late game នេះខណៈពេលឥឡូវគឺហ្គេមនេះគឺយើងបញ្ចប់នៅក្នុងទីនាទីទី10តែម្ដងអញ្ចឹងគឺលឿនមែនទែនលឿនមែនទែនក្នុងការយកជ័យជំនះជាមួយហ្គេមនេះនៅក្នុងលទ្ធផល22ទល់នឹង6ផងដែរ MVP Man of the Match បានទៅលើ How ដែលគាត់ត្រូវការ perform ជាមួយនឹង Yi Sun Si xin tạiម្ដង